បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងបន្តលើកយកនៅ condition មកចែករំលែកដល់អ្នកទាំងអស់គ្នាបន្តទៀតយើងបានសិក្សារួចមកហើយអំពី is condition យើងបានសិក្សារួចដែរហើយអំពី is l condition ហើយនៅក្នុងវីដេអូមុនក៏ខ្ញុំបានធ្វើ is l is condition ជូនដែរតែឥឡូវនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅ switch case មកធ្វើការចែករំលែកដល់អ្នកស្ដាប់ទាំងអស់គ្នាឲ្យបានឃើញអំពី structure ក៏ដូចជាបានឃើញអំពី flow របស់ switch case បាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនថា Swift Cache មានលក្ខណៈប្រហាក់ប្រហែលទៅនឹង XL អ៊ីដែរមានន័យថា Swift Cache គេប្រើសម្រាប់ លក្ខខណ្ឌដែលមានចំនួនច្រើន XL អ៊ីគេប្រើជាមួយនឹងលក្ខខណ្ឌដែលមានច្រើនដូចគ្នាប៉ុន្តែទម្រង់ឬក៏ structure របស់វា មាន លក្ខណៈ ប្លែកពីគ្នាមានលក្ខណៈប្លែកពីគ្នាឥឡូវខ្ញុំសូមបង្ហាញអំពី structure របស់ Switchcase បាទអញ្ចឹង Switchcase អឺនៅពេលដែលយើងចាប់ដើមសរសេរគឺចេញមកគឺ switch switch នៃ expression បាទ switch នៃ expression បន្ទាប់មក case នៃ value 1 case នៃ value 1 statement 1បានន័យថាវា cash នៅតម្លៃមួយវា box នៅ statement មួយបន្ទាប់មកវា break break ហើយបើសិនជា value ទី1មិនពិតវានឹងទៅ check នៅ value ទី2អញ្ចឹងបើសិនជា value ទី2ពិតវានឹងបោះនៅ statement ទី2រួចហើយវា break ហើយបើសិនជា value ទី2នេះมันពិតទៀតវានឹងបន្ត check អឺនៅក្នុង value ទី3ទី4រហូតទៅដល់ value ទី n ណាអញ្ចឹងក្នុងករណី value ណាមួយมันពិត វានឹងទៅចាប់យក default បាទ default statement មានន័យថាលក្ខខណ្ឌឬក៏តម្លៃទី1រហូតដល់តម្លៃទី n มันពិត វានឹងបោះនៅលក្ខខណ្ឌ default មកដែលលក្ខខណ្ឌ default នោះប្រហាក់ប្រហែលទៅនឹងលក្ខខណ្ឌ L មកន័យថាលក្ខខណ្ឌផ្ទុយបាទអញ្ចឹងទម្រង់របស់វាស្រដៀងទៅនឹង is L is ឥឡូវមកមើលអំពី flow chart បាទ flow chart អឺស្រដៀងបេះបិទទៅនឹង is L is បាទអញ្ចឹងទី1គឺវាផ្ដើមដោយ switch នៅ condition ចឹងនៅពេលដែលវា check មើលលក្ខខណ្ឌក្រឹបវាចាប់ផ្ដើមមក cash value 1បាទបានន័យថាមក cash តម្លៃទី1បើតម្លៃទី1ពិតវានឹងចាប់ផ្ដើមធ្វើនៅ statement ទី1ប៉ុន្តែมันពិតវាមក cash តម្លៃទី2តម្លៃទី2ពិតវានឹងធ្វើ statement ទី2តែបើតម្លៃទី2มันពិតវានឹងរត់ទៅ check មើល cash ទី3រហូតទៅដល់ cash ទី n ក្នុងករណី case ទី1រហូតដល់ case ទី n មិនពិតវានឹងបោះតម្លៃ default ចេញមកមានន័យថាគឺជាតម្លៃផ្ទុយទៅនឹងតម្លៃពី1ដល់ n បាទអញ្ចឹងនៅក្នុង structure របស់វានេះនៅក្នុងទម្រង់ structure របស់វាផ្សេងអំពីទម្រង់ structure របស់ is LE ក៏ប៉ុន្តែផ្លូវឆាតរបស់វា មានន័យថាដំណើរឬក៏ជំហាននៃការធ្វើការរបស់វាស្រដៀងទៅនឹង SLE ដូចគ្នាឥឡូវចូលមកពិនិត្យមើលឧទាហរណ៍បាទនេះគឺជាឧទាហរណ៍ពាក់ព័ន្ធទៅនឹងការ switch បាទការ switch តម្លៃអញ្ចឹងគេមាននៅអថេមួយគឺអថេ x ស្មើនឹង2 គេ switch x បាទបានន័យថាគេ switch នៅ x បាទ x ហ្នឹងគឺជាចំនួនលេខអញ្ចឹងគេ switch នៅ x អញ្ចឹង case 1 case 1បានន័យថាតំណាងឲ្យ x នឹងស្មើប្រមាណអញ្ចឹងគេថា case 1បានន័យថាបើ x នឹងស្មើ1វានឹង print January break ចុះបើ case នឹងមិនស្មើនឹង1 case នឹងអាចស្មើ2អញ្ចឹងវានឹងរត់មក print នៅ February ហើយវា break ហើយបើ case នឹងមិនស្មើ2ទៀតវាអាចស្មើ3វានឹងរត់មកព្រាននៅ March រួចវាចាប់ផ្ដើម break ដូចគ្នាដល់ទី1ដល់ហូតដល់ទី3មិនពិតវានឹង boss នៅ default មកបានន័យថា no man or no number បានន័យថាវាអត់មានខែហ្នឹងទេឬក៏វាអត់មានលេខហ្នឹងទេរួចហើយវានឹងបិទបញ្ចប់នៅកម្មវិធីរបស់យើងតែម្ដងឥឡូវ យើងចូលទៅអនុវត្តនៅក្នុងកម្មវិធី deal របស់យើងទាំងអស់គ្នាឥឡូវយើងចូលមកបើកនៅកម្មវិធី deal របស់យើងហើយយើងចាប់ផ្ដើមចុចនៅលើ file យើងយកពាក្យថា new ហើយយើងយកពាក្យថា soft file យើងចាប់ផ្ដើមសរសេរកូដទាំងអស់គ្នា include stdio.h អញ្ចឹង include បាទយើងអាចដាក់ include ផ្សេងទៀតក៏បានដែរ int man បាទ int man return return 0បាទនេះគឺយើងទៅសេវាឲ្យមកចឹងឥឡូវយើងមើលថាយើងចង់អឺកណនីអ្វីបាទយើងចង់រកអ្វីបាទន័យថាយើងចង់សិក្សាទៅលើលក្ខខណ្ឌអីចឹងខ្ញុំប្រកាសអថេមួយឈ្មោះថាម៉ាន់ចុះឈ្មោះថាម៉ាន់ ខ្ញុំធ្វើការ scan បាទ scan មុននឹង scan យើង print តម្លៃបន្តិចមកយើងដាក់ថា enter month បាទ enter month enter number osman អូខេបន្ទាប់មកយើងធ្វើការ scan scan s ដាក់ភាគរយ s សំទោសភាគរយ d បៀសវាមួយមកគឺម៉ាន់បាទបៀសវាមួយមកគឺម៉ាន់ឥឡូវយើងបានប្រកាសអថេហើយយើងក៏បានបញ្ចូលតម្លៃរបស់អថេនេះតាមរយៈ keyboard ដែរបាទតាមរយៈ keyboard ដែរឥឡូវយើងចាប់ផ្ដើមយក syntax របស់ switch case មកសរសេរទាំងអស់គ្នាអញ្ចឹងគឺផ្ដើមដោយ switch បាទ switch នៃ man បាទនេះគឺជាលក្ខខណ្ឌរបស់យើង switch នៃ man បាទយើងបិទបើកសំណុំវាមួយមកឥឡូវយើងមាន cache cache បាទ cache 1បាទ cache 1ហើយ complete ចុច2ហើយយើងបើកសំណុំវានឹងចេញ break ឲ្យយើងដែល auto អញ្ចឹងខ្ញុំដាក់ថា print s ខ្ញុំដាក់ថា Jan Yuri បាទ Jan Yuri one is Jan Yuri 1 is Jan Yuri ខេហើយយើងចាប់ដើម case tiết case 2 và case 2 យើងដាក់ថា print as uh, to អូខេអឺត្រង់នេះយើងអាចដាក់អឺភាគរយតែម្ដងភាគរយ D ហើយយើងនឹងក្បៀសក្បៀសវាមួយមកយើងនឹងដាក់ម៉ាន់ចូលម៉ាន់ចូលអូខេអឺត្រង់នេះក៏អញ្ចឹងដែរគឺយើងដាក់នៅ D is February February ហើយ month បាទគឺ month month អូខេអញ្ចឹងយើងនឹងមាន case បន្តទៀត case 3 case 3អឺយើង print បាទ print as ភាគរយ D is March March and month month អឺបន្ទាប់មកយើងសូមបញ្ចប់ ត្រឹម default មួយសិន default អឺ default ហើយយើងដាក់ថា print as អឺ no month បាទ no month is 50% D and man បាទ and man អូខេឥឡូវខ្ញុំសូមលើកយកនៅ number 3មកធ្វើការបញ្ចូលអញ្ចឹងបានន័យថាខុសអំពី number ទាំង3នេះនោះវានឹងលោតពាក្យថា no man is num ស្មើប៉ុណ្ណាអូខេបាទឥឡូវយើងចូលទៅសៀវ នៅ example របស់យើងសិនខ្ញុំដាក់តែ example sweet cash ហើយយើងយកពាក្យថា sisopal ហើយយើងចុច save ឥឡូវយើងដំណើរការ run មកបាទ default ចុច2បាទចុច2 default ហើយយើងដំណើរការ គេឥឡូវខ្ញុំដាក់លេខ2អញ្ចឹង to is February អញ្ចឹងបើសិនជាខ្ញុំដាក់លេខ5ដាក់លេខ5អញ្ចឹងវាដាក់ថា no man is nullified បាទបានន័យថាអត់មានខែទេអត់មានខែទេលេខ5អញ្ចឹងវីដេអូនេះចូលសរសេរបន្ត រហូតទៅដល់ខែ12ដោយដាក់នៅ suite case លេខ4 case លេខ5រហូតដល់ case លេខ12ហើយយើងនឹងបានលេខ1ដល់លេខ12បង្ហាញនៅថ្ងៃខែបាទបង្ហាញនៅខែទាំង12អាចរ៉ាន់កម្មវិធីដើម្បី select នៅខែ12នេះបានអញ្ចឹងវីដេអូនេះខ្ញុំសូមចែករំលែកប៉ុណ្នេះ ទុកឲ្យអ្នកទាំងអស់គ្នាសរសេរបញ្ចូលបន្ថែមដើម្បីឲ្យចំណេះចំណាញកាន់តែពូកែសូមអរគុណ